រឿងមួយទៀតដែលតាក់ទងទៅនឹង Haaland ជាមួយ Mbappe បាទនេះនៅសល់មើលថ្ងៃនេះថ្ងៃទី13 12បាទបាទខែអញ្ចឹងសល់សល់50ថ្ងៃតែថ្ងៃជាង40ថ្ងៃតែចុះ50ថ្ងៃចុះរដូវការដោះដូរកីឡាកររដូវរងានឹងចាប់បើកហើយបាទបាទហើយកុងត្រារបស់អឹមបាប៉េក៏កាន់តែគៀកក្នុងការបញ្ចប់ផងដែរឬថាចិត្តទៅលីវើពូលលោកនិយាយមកអឺ ព័ត៌មានជាចាំរ៉ាំគឺគេនិយាយថាអឹមបាប៉េអាចនឹងបដូរទិសទៅកាន់លីវភូវិញតែអ្វីអ្វីគឺប្រហែលជាមិនដូចជាពាក្យជាចាំរ៉ាំទេបាទអឺទោះបីជារៀលម៉ាឌ្រីតបដូរគ្រូយ៉ាងណាក៏អឹមបាប៉េត្រូវតែសម្រេចក្តីសម័យរបស់ខ្លួនឲ្យបានសិនគឺគាត់ចង់ទៅលេងនៅរៀលម៉ាឌ្រីតសិនបាទអញ្ចឹងគាត់ខ្វល់រឿងគ្រូណាទេព័ត៌មានជាច្រើនតាក់ទងថាអឹមបាប៉េគាត់មិនសូវចូលចិត្តលោកអឺ Carlos Ancelotti បាទតែជាក់ស្ដែងគឺអត់ទេ បាទ Mbappe គឺគាត់ត្រូវសម្រេចក្តីសម័យរបស់គាត់សិនដល់ថ្នាក់ PSG បាទព្យាយាមផ្ដល់លុយផ្ដល់លក្ខខណ្ឌពិសេសពិសេសជាច្រើនទៀតក៏នៅតែមិនអាចមិនតងចិត្តអឹមបាប៉េបានដែរបាទហើយនៅក្នុងនោះហាឡែនក៏ដូចគ្នាបាទហាឡែនបច្ចុប្បន្នគឺបញ្ហារបបតាគៀកបាទអញ្ចឹងហាឡែនអឺបើយោងតាមសារព័ត៌មានអេស្ប៉ាញផងនិងអាល្លឺម៉ង់ផង គេបានចុះផ្សាយថា Haaland នឹងបានចុះកុងត្រាជាមួយនឹង Real Madrid ជាផ្លូវការហើយគ្រាន់តែ មិនទាន់ប្រកាសព្រោះលក្ខលក្ខណៈកុងត្រាបែបបុគ្គលទល់នឹងបុគ្គលបាទបានបុគ្គលទល់នឹងក្លឹបបាទអញ្ចឹងអត់ទាន់ប្រកាសទេអត់ទាន់ប្រកាសជាផ្លូវការទេតែសារព័ត៌មានជាច្រើនបានចុះផ្សាយស្តៀងស្តៀងគ្នាអញ្ចឹងថា Haaland បានចរចាត្រូវគ្នាជាមួយនឹង Real Madrid ហើយបាទនៅតែថ្ងៃដែលដែលក្លឹបដាក់គណនីមក បាញ់លុយចូលអធិទេសបាញ់ពងពងពងពង100លានទេបាទ50លានទៅឲ្យ Mbappé ឬក៏បារីបាទឬក៏10លានសិនបាទទាំង Haaland បាទអត់ទេ Mbappé អត់និយាយយ៉ាងនិយាយ Haaland ណាបាទក៏10លានដុល្លារសិនទេឧទាហរណ៍អញ្ចឹងបាទគឺគឺនឹងនឹងធ្វើអញ្ចឹងសិនបាទនេះគឺតាក់តងទៅនឹង Haaland ព្រោះខ្ញុំសម័យ Mbappé Haaland ទៅ Real មិនដឹងដឹង Real ខ្លាំងប៉ុណ្ណាទេ បាទសំខាន់មានតូននេះគ្រូមានចាស់ចាស់ជាច្រើនតែចែកបាល់ឲ្យតំបងតគាត់ទៅតូននេះគ្រូឲ្យអាចចាស់ឲ្យលោកយានមើលអាចថាមួយឆ្នាំហ្នឹងតាបាទឆ្នាំក្រោយហ្នឹងគឺឃើញហើយបាទអឺហាឡែនក្តីអឹមបាប៉េក្តីឆ្នាំក្រោយហ្នឹងយើងឃើញច្បាស់ថាគាត់ទៅមិនទៅពីច្រើនគឺគេនឹងសន្មត់នៅត្រឹមពាក់កណ្ដាលរដូវកាលនេះឬក៏ដើមមករដូវកាលថ្មីបាទបាទនេះគេឃើញច្បាស់ហើយបាទតាក់តងទៅនឹងកីឡាករវ័យក្មេងទាំងពីរនេះចុះតាក់តងទៅនឹងបាល់ប្រទេសលោកនរងវិនិយោគមិនដែរបាទមួយរយៈនេះ អឺអត់បានវីដេអូទេបាទគេលឺថាណាគេមកច្បាច់ករ៉ូណាដូហីអូខាងអ៊ីក្លង់ហ៎បាទអ៊ីក្លង់មកនិយាយទៅបាល់បាល់ប្រទេសវាដូចជាគេថាអត់ទាន់ដល់កម្រិតមួយនៅល្អមើលទេសម្រាប់ការប្រកួតវគ្គជាមួយ World Cup នេះដូចស្អីក្លឹបធំធំមួយចំនួនគឺអត់អាចយកកីឡាករពីក្លឹបអាជីពទៅបានដោយសារតែបើយើងឲ្យចំគឺក្លឹបគាត់មានចេតនាដាក់កីឡាករនៅក្នុងលីសរបួសដើម្បីកុំឲ្យទៅចូលរួមជាមួយជាមួយជាតិ កាលណាទៅចូលរួមជាមួយជាមួយជាតិកីឡាករវិញឈឺឬក៏កូវីដអីចឹងទៅក្លឹបគឺគាត់ខាតប្រយោជន៍អត់បានប្រើប្រាស់កីឡាករអញ្ចឹងតែមានកីឡាករខ្លះគាត់របួសមែនទែនបាទអញ្ចឹងសម្រាប់ការប្រកួតបាទឈុតជម្រើសជាតិការប្រយុទ្ធមិញគឺមានដែរយើងចាប់អារម្មណ៍ជាងគេគឺអាល្លឺម៉ង់បាទអាល្លឺម៉ង់គឺគាត់ឈ្នះ9-0បាទទៅលើ Liechtenstein តែអត់មានកីឡាករណាបាន hat trick ទេបាទតែអ្នកដែលអាស៊ីបាន3គ្រាប់ហ្នឹងគឺ Marco Roy គាត់សុទ្ធបានមួយគ្រាប់ហើយអាស៊ីបាន3ទៀត Marco Roy តាំងពីជាពីរបួសមកដូចជាលេងបានល្អនៅដតម៉ាន់ទៅតែសុទ្ធបាល់បញ្ចូលទីមួយគ្រាប់បាទនឹងអាស៊ីជីច្រើនបាទសឹងតែ2សប្តាហ៍មួយគ្រាប់មួយសប្តាហ៍ពីរគ្រាប់ក៏មានដែរមួយគ្រាប់ឡើងឡើងជើងវិញហើយហើយដូចជាម៉ាសេដូនីឆ្នាំនេះសាហាវលោកយាយមើលឈ្នះអាល់មេនីក្រៅផ្ទះ5-0បាទទៅពេលក្រូអាតឈ្នះម៉ាល់តាក្រៅផ្ទះ7-1បាទដូចជារុស្ស៊ីដែរបាទអឺរុស្ស៊ីវាសុទ្ធច្រើនច្រើនដែរមើល ចជាមកខ្លាំងណាស់បាទរុស្ស៊ីបាទសុទ្ធសាយប្រឹស6-0បាទហើយបើនៅឡាទីនបាទនៅឡាទីនគេហៅថា CONMEBOL បាទគឺក្លឹបបាល់ទាត់អឺទោះបីជាកំពុងតែលេងអាជីពលោកយានម៉ៅអត់ក៏លេងឈុតជាមួយជាតិតែក្លឹបអាជីពក៏អត់អត់សម្រាប់ទេគឺនៅលេងបាទអញ្ចឹងបានន័យថាការលេងហ្នឹងគឺអឺឃើញក្រុមដែលឡើងទៅប្រេស៊ីតដូចជាឡើងហើយបាទហ្នឹងហើយឃើញក្រុមដែលឡើងទៅអាសង់ទីនឈ្នះតាមប្រកួតទៀតក៏ឡើងដែរបាទ គឺប្រេស៊ីលព្រឹកមិញហ្នឹងគឺឈ្នះទៅជាកូឡុំប៊ីបាទ1-0បាទឡើងទៅក្នុងនាមជាក្រុមទី4បើយើងរាប់ពីម្ចាស់ផ្ទះទៅបាទដូចជាសល់2ប្រកួតទៀតណាប្រេស៊ីលបាទអូសល់ច្រើនណាស់សល់ច្រើន7ប្រកួតបាទកាតាគាត់ឡើងទៅមុនគេក្នុងនាមម្ចាស់ផ្ទះបាទមានអាល្លឺម៉ង់មានដាណឺម៉ាកបាទឡើងទៅឥឡូវនេះគឺប្រេស៊ីលឡើងទៅមួយទៀតបាទហើយនឹងមានមួយក្រុមទៀតត្រៀមឡើងដែរលោកយេនម៉ៅបើសិនជាស្មើទៅមកប្រកួតទេបាទនេះថាគាត់ត្រូវការតែមកពងទៀតទេបាទគឺឡើងទៅបន្តទៀតគឺប៉ុកទុយហ្គាល់ បាទប្រពុកតាយ៉ាវគឺគាត់ឡើងទៅអឺ World Cup បាទឆ្នាំ2022បើមិនជាគាត់ឈ្នះអេកឡង់គាត់ឡើងទៅបាត់ហើយតែគាត់ស្មើស្មើទៅរបូតបន្ទូអញ្ចឹងគាត់ត្រូវការស្មើជាមួយនឹងសេប្រកួតក្រោយក៏ឡើងទៅដែរបាទ